នមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈខ្ញុំព្រះករណាក៏សូមលើក កំបងអញ្ជលីនមស្ការចំពោះ ប្រជុំ3នៃ បត្រៃរដ្ឋ មានព្រះពុទ្ធរតនៈមួយព្រះធម្មរតនៈមួយនិងព្រះសង្ឃរតនៈមួយ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតលើលោកនឹងសូមនមស្ការចំពោះព្រះគ្រូចៅអធិការវត្តរូងក្របបៅលោកម្ចាស់គ្រូងោរ៉ាន់នឹងសូមមស្ការចំពោះព្រះអង្គគ្រូនំយ៉ាដែលមានប្រវត្តិមានចូលរួមសូមមស្ការចំពោះ ព្រះអង្គគ្រូសិលវិសុទ្ធោឡាំយ៉ារី ដែលជាព្រះគ្រូចៅអធិការវត្តសុវណ្ណគិរីសូមមស្ការចំពោះថេរានុថេរៈគ្រប់ព្រះអង្គសូមចម្រើនពរលោកអាចារ្យគណៈកម្មការគ្រប់ផ្នែកទាំងអស់សូមចម្រើនពរបាសកបាសិកាទេយៈទេយិកាព្រមទាំងលោកគ្រូអ្នកគ្រូសាសានុសិស្ស អញ្ញាធរដែនដីគ្រប់លំដាប់ឋានៈទាំងអស់ចឹងនៅក្នុងគ្រាឱកាសថ្ងៃនេះដែរគឺខ្ញុំបកណ្ណាអាត្មាភាពបានមានឱកាសចូលរួមសម្ដែងនៅព្រះធម៌ក្នុងកម្មវិធី បំពោះនៅកលបុត្រចឹងនៅក្នុងថ្ងៃនេះ ការសម្ដែងព្រះធម៌គ្រី2ញាតិញោមអត់យូរម៉ានទេ 2ម៉ោងអីបានទេញោមណាម្នាក់1ម៉ោងនឹងមានអីយូរចាំយូរអត់ចាស់លែងតែរវល់មានធុរៈនៅខាងវត្តអូអណ្ដូងដោយតែងតាំងចៅអធិការថ្មីចឹងទៅ ចៅអធិការថ្មីនឹងនិមន្តឲ្យទៅជួយរៀបចំខ្ញុំដឹងជួយរៀបចំអីហ៎មិនជួយទៅអង្គុយរៀបចំ ធម្មតាទេឲ្យទៅជួយកាប់ឆ្កាស្មៅឬសម្រាមក្នុងវត្តនឹងជាមួយព្រះអង្គគ្រូព្រះអង្គគ្រូឡាំយ៉ារីតាំងពីព្រឹកមកអញ្ចឹងទៅឡើងតែមានធរៈនៅនោះមកយឺតអញ្ចឹងសូមអធិស្ឋានណា ហ្នឹងហើយដោយជាប់ធរៈនៅនោះដោយចៅអធិការចាស់បានសឹកទៅដាក់ថ្មីយកពីវត្តអស័យមកចឹងមានព្រះសង្ឃ50ព្រះអង្គដែរទៅចូលរួមរៀបចំចឹងនៅក្នុងថ្ងៃនេះការបន់បំពុះនកលបុត្រដោយព្រះអង្គគ្រូចៅអធិការបានយកចិត្តទុកដាក់បង្កើននៅធនធានព្រះសង្ឃបន្ថែម ចឹងធនធានសង់បន្ថែមនេះដោះមិនដោះនឹងគឺអាស្រ័យទៅលើលោកម្ចាស់ខ្លួនឯងដែលណានឹងហើយមិនសិតតែបុះនឹង ដោះសិតតែដោះទាំងអស់ទេណាញាតិញោមនឹងអញ្ចឹងអាស្រ័យលើអង្គនីដែលជាអ្នកលះបង់នៅការសបាយ លះបង់នៅគេហដ្ឋានលះបង់នៅឪពុកម្ដាយសាច់ញាតិដើម្បីមកស្វែងរក នៅសេចក្តីសុខដល់ខ្លួន ឬក៏មកដើម្បី កសាងនៅបុណ្យកុសលនឹងជូនខ្លួនឯងផងជូនចំពោះលោកអ្នកមានគុណផង មានគិតអញ្ចឹងឯងណាមានគិតដូចលោកគ្រូបានសម្ដែងឯងមកហ្នឹងបានលះបង់អស់ហើយមកបុះហ្នឹងមានបានគិតថាបុះហ្នឹងមកយកប៉ុនខ្លួនឯងឯងហ្នឹងហើយអញ្ចឹងមកយកប៉ុនខ្លួនឯងតែខ្លួនយើងហ្នឹងប្រឹងផងដែរតែបើពឹងតែលើព្រះអង្គគ្រូចៅអធិការតែម្នាក់ឯងក៏ មិនងាយនឹងបានបនបរិបូរដែរហើយក៏មិនងាយនឹងអាចជួយ ដល់លោកអ្នកមានគុណរបស់យើងនឹងបានដែរអញ្ចឹងវាអាស្រ័យទៅលើយើង ជាអ្នកខិតខំប្រឹងប្រែងបានមកគ្រោះនៅក្រោមសំណាកនៃព្រះពុទ្ធសាសនាហើយនឹងតន្តយើងនឹងឯងតាំងចិត្តតាំងកាយស៊ូទ្រាំអត់ធន់ខំមត់សង្កត់ចិត្តដើម្បីផ្ដិចផ្ដិត យកនៅជារសជាតិព្រះធម៌ដាក់ក្នុងជីវិត ប្រចាំជីវិតរបស់យើងដើម្បីឲ្យខ្លួននឹងឯងរួចចេញអំពីសេចក្តីទុក្ខទាំងឡាយអញ្ចឹងខ្ញុំមកកណាចូលរួមបើកវងចចកប៉ុណ្ណឹងចោះតកតងក្នុងការបំពោះដែលឲ្យខ្លួននឹងបានសេចក្តីសុខ តើខ្លួននឹងត្រូវបដិបត្តិធ្វើយ៉ាងម៉េចហើយការប៊ូសនោះមានប្រមាណយ៉ាងប៊ូសនោះជួបប្រទេសទុកលំបាកយ៉ាងម៉េចខ្លះហ្នឹងក៏ទុក ពេលឱកាសនេះរតនីដល់ព្រះអង្គគ្រូចៅអធិការវត្តសវណ្ណគិរីដោយលោកគ្រូ មានបទពិសោធន៍ចិញ្ចឹមព្រះសង្ឃរហូតដល់60ព្រះអង្គញាតិញោមហើយ10ឆ្នាំហើយ ណាលោកឡើងជាចៅអធិការជិត10ឆ្នាំហើយញោមណាអញ្ចឹងបទពិសោធន៍លោកខ្ពស់អញ្ចឹងលោកនឹងមានបទពិសោធន៍យកមកចែករំលែកដល់ញាតិញោមឬក៏ដល់អន្តេវាសិកថ្មីនេះនឹងហើយដែលបានចូលនៅសំណាក់សាសនានឹងក្រៅមលប់ដ៏ត្រជាក់របស់សាសនានេះ ចឹងក៏សូមមិនឲ្យខាត់ពេលវេលាយូរទេរតនាដល់ព្រះអង្គគ្រូបន្តខ្ញុំកណាចាំតាមក្រោយភាសាទៀតកណាសូមរតនានិមន្តសូមអនុមោទនា អនុមោទនីនមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធសៈនមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធសៈនមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធសៈនមត្ថរតនតយសៈជីវធម្មសូមនមស្ការថ្វាយបង្គំ គុណកៅទាំង3គឺពុទ្ធរតនៈ1ធម្មរតនៈ1និងសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាដល់ពងខ្ពស់សពការទាំងពួងសូមនមស្ការ ថ្វាយបង្គំពោះព្រះអង្គគ្រូព្រះចៅតកាវត្តរុងក្របាវមានព្រះនាមងៅរ៉ាន់នេះដោយសេចក្តីគោរពកោតក្រែងម៉ាស្ការចំពោះព្រះអង្គគ្រូ នាំយ៉ាទានដោយសេចក្តីគោរពមាស្ការចំពោះព្រះអង្គគ្រូកោសុគមវត្ថបញ្ញោជា ព្រះគ្រូចតកាវត្តកោស្វាយបឹងត្រោះដោយសេចក្តីគោរពកោតក្រែងមាស្ការ ចំពោះព្រះថេរានុថេរៈគ្រប់គ្រប់ព្រះអង្គដែលគង់ក្នុងវត្តរោងក្របៅនេះ ដោយការគោរពនិងមួយលើសូម ចម្រើនពរដល់អាញាធរដែនដីលោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទគ្រប់គ្នា ដែលបានអញ្ជើញមកចូលរួមអបអសាទរនៅក្នុងកម្មវិធីបនបំពោះកលបុត្រនេះថ្ងៃនេះចឹងខ្ញុំកណា សមកាសអំពីព្រះអង្គគ្រូចតកាក៏ដូចជាព្រះថេរៈគ្រប់អង្គដើម្បីបានចូលរួមសម្ដែងពធទេសនាសំគួរតាមពេលវេលាដែលកម្មវិធីប៉ុននេះតកតងជាមួយនឹងការបំពោះកលបុតអត់អីណាតកតងបោះកលបុត្រ ញាតិញោមដែលជាអាណាព្យាបាលជាឪពុកម្ដាយកលបុតហ្នឹងសบายចិត្តទេបានកូនបួសអញ្ចឹងអូហើយចង់ឲ្យកូនបួសរហូតទេយ៉ាអត់ខ្លាចដាច់ពូជអីទេញាតិញោមអត់ខ្លាចដាច់ពូជទេ អូចង់ឲ្យលោកកូនបួសរហូតប៉ុន្តែកុំយូរពេកខ្លាចដាច់ពូជនឹងរឿងបួសនឹងមិនចេះតែបួសបានទេព្រះដ៏មានពភៈព្រះអង្គសម្ដែងតែថាការបួសនេះគឺជាការក្រណា អ្នកដែលបានមកបួសនេះ គឺមិនងាយនឹងមានកលបតណាមានសទ្ធាជ្រះថ្លា ហើយដែលជ្រះថ្លាក្នុងការបួសហើយមិនងាយនឹងបាននឹងបួសគិតរិតក្រ សម័យកាលមួយនោះមានបាសកម្នាក់ចង់បួសហេតុតែអត់មានឧបនិស្ស័យអត់បានបួសឯណាញាតិញោមណែតរោស្បងតរោជីវោមករោមិនតាន់បានផងត្រូវស្លាប់បាត់ចឹងហ្នឹងតើមានឧបនិស្ស័យទើបអាចចូលមកបួសបាន លេងលេងគឺមិនងាយទេហើយតែបួសបានហើយប្រព្រឹត្តល្អបដិបត្តិតាមធម៌វិន័យល្អទៀតអាហ្នឹងក៏អាស្រ័យលើបច្ចុប្បន្នដែរនឹងខ្ញុំកណ្ដាអាត្មាភាពនឹងលើកណានឹងលើកតកតងជាមួយនឹងការបួសក្នុងសម័យកាលដែលព្រះដ៏មានប្រភាពព្រះអង្គព្រះនិព្វានទៅ សម័យកាលប្របាទធម្មាសោក ក្នុងកាលនោះព្រះអង្គធ្វើបន់ច្រើន ជ្រះថ្លាជាមួយនឹងប្រសង្ឃរតនៈបូជាកសាងចាត់ដី84000បានសួរព្រះអរហន្តមួយអង្គថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនខ្ញុំកណាធ្វើបន់ច្រើនយ៉ាងនេះ តើមានឈ្មោះថាជាទាយាតនៃព្រះពុទ្ធសាសនាដែរឬទេ បានណាព្រះអរហន្ត ព្រះអង្គលោកឆ្លើយថាអឺទោះបីជាព្រះរាជាធ្វើទៀនធ្វើទៀនចាប់ពីឋានមនុស្សតរហូតដល់ឋានទេវតាឲ្យទៀនរហូតទៅដល់ឋានទេវតាហ្នឹងក៏មិនឈ្មោះថាជាទេយាតនៃព្រះពុទ្ធសាសនាដែរលុះត្រាតែមហាបពិតមានកលបុត្រ សាច់សាលោហិតនឹងជាអ្នកបួសនៅក្នុងពុទ្ធសាសនាទៅឈ្មោះថាជាទីយាតនៃពុទ្ធសាសនាបានចឹងណាញាតិញោមញាតិញោមដែលមានកូនមានចៅបានបញ្ជូនមកបួសហ្នឹងគឺឈ្មោះថាជាទីយាតជាជាការស្នងណាស្នងពុទ្ធសាសនាឲ្យបានថិតថេរគង់វង្សចេរកាលទៅអញ្ចឹងទៅបានប្របាទធម្មេសោកហ្នឹងឲ្យ អឺព្រះមហន្តថេហើយនឹងសង្ឃមិតតាធេរីនឹងបុះមិនយូរប្រហែលក៏សម្រេចជាព្រះអរហន្តទាំងអស់ទៅនឹងអាត្មាលើករឿងនឹងមកចង់បញ្ជាក់ថា ការបួសនេះក៏ជាជាជាវងមួយក៏ជាទីយាតមួយ សម្រាប់ស្នងពុទ្ធសាសនាយើងនឹងដែរហើយការបួសនឹងក៏ជាការក្រដែរមិនមែនសុទ្ធតែមនុស្សទាំងអស់អាចបួសបានទេ ហើយសម័យយើងសប្ថ្ងៃនេះអ្នកដែលអាចបួសបាន មានតែភេទជាបរោះភេទជាប្រុសទេដែលអាចបួសបានញាតិញោមជាស្រីអីបួសបានទេសម័យយើងនេះបានទេអត់បានទេបើអត់បានទេពីព្រោះបួសស្រីតលតមានឧបតោសង្ឃភិក្ខុជាពធិរៈនិងភិក្ខុណីជាពធិរៈទៅអាចបួសមនុស្សស្រីបាន តែសម្រាប់មនុស្សប្រុសបុះធម្មតាបានណាជាភិក្ខុជាប្រធេរៈអីបុះបានអត់តោះខុសអីទេ សាមណេរអីបុះជាមួយភិក្ខុបាននឹងគឺអញ្ចឹងតាមវិន័យឥឡូវខ្ញុំកណាថ្មាចូលមកក្នុងប្រធានបទដែលព្រះអង្គគ្រូសួរអំពីការបួសមានប្រមាណញាតិញោមដឹងទេបួសមានប្រមាណ បួសមាន2ហ៎បួសសាមណេរបួសភិក្ខុហ៎ណាបួសព្រះអង្គសម្ដែងថាមាន6យ៉ាងបួស6យ៉ាងតើបួស6យ៉ាងហ្នឹងបួសអីខ្លះទី1ព្រះអង្គសម្ដែងថាឧបកិលេកាបួសលេងណាបួសលេងណាបួសលេងហ្នឹងបួសមិនខ្មិចបួសហើយនៅតែលេងចឹង លេងឃ្លីលេងកវងលេងឈូសលេងអីទៀតលេងហ្គេមលេងបលែងគ្នាអាហ្នឹងហៅថាបួសលេងណែប៉ិនប៉ិនហ្នឹងពេញហ៎ពេញហ៎បួសលេងមួយទៀតបួសអឺបួសខ្ជិល 6យកាបុខ្ជិលបុអត់រៀនណាបុខ្ជិលគិតតែសឹងក្រោយពីសឹងហើយឆាន់ក្រោយពីឆាន់ហើយសឹងទៀតសឹងហើយព្រឹកឡើង ក្រោកហើយធ្វើអ្វីទៀតឆាន់ឆាន់ព្រឹកហើយធ្វើអ្វីទៀតសឹង រហូតដល់ថ្ងៃត្រង់ក្រោកមកធ្វើអីទៀតឆាន់ឆាន់ហើយធ្វើអីទៀតសឹងទៀតនឹងបួសខ្ជិលដៀចង់អញ្ចឹងឯងអត់ទេនឹងហៅថាបួសខ្ជិលហើយអត់ចេះទេបួសនឹងល្ងងព្រោះអត់បានរៀនណាមួយទៀតហៅថាបួសមិនសមទ្រប បុស្សសំត្របហ្នឹងគឺរៀនដែររៀនវិជាអីផ្សេងផ្សេងទៅប្រឹងសំជួនកាលទៅរៀនតែធរសូត្រមន្តអីចឹងទៅធរបាំងស្គលទៅញាតិញោមនិមន្តទៅបន់ក៏ទៅរៀនធរដែលប្លែកប្លែកចឹងទៅឲ្យញាតិញោមសូត្រឲ្យបរោះទៅដើម្បីឲ្យមន្តឲ្យច្រើនតិចឲ្យញឹកញឹក អឺម្យ៉ាងទៀតបុះអន្សំទៀតគឺអន្សំគ្រប់យ៉ាងតាំងពីស្លឹកក្រៃស្លឹកក្រូចតាំងពីស្រូវអង្គអីបុះអន្សំទុកសម្រាប់ការប្រពន្ធដឹងនឹងបុះអន្សំទ្របនឹងក៏មានច្រើនអឺបុះមួយទៀតបុះត្រឹមតែចិញ្ចឹមជីវិតអឺ មានន័យថានៅជាកុហកហ្នឹងខ្ជិលធ្វើការងារព្រោះគិតថានៅភេទជាលោកហ្នឹងវាស្រួលមិនធ្វើអីផងញាតិញោមយកចានទៅប្រគេនរហូតហ្នឹងអញ្ចឹងក៏ខ្ជិលធ្វើការក៏ចូលមកបួសមកស្រួលទេញាតិញោមអត់ធ្វើការងារអីក៏ចូលមកបួសមកអញ្ចឹងទៅញាតិញោមប្រកេនចង្ហាន់ប្រកេនអីអាហ្នឹងបួសក្រឹមតែចិញ្ចឹមជីវិត អត់បានផលប្រយោជន៍អីទេ វាគ្រាន់តែថាมันបានបង្កបញ្ហាអីដល់គ្រួសារដល់សង្គមអីចឹងទៅ ត្រឹមតែមិនចំជីវិតអឺបួសមួយទៀតបួសបន្ទុះសាសនា បួសបន្ទុះហ្នឹងគឺបួសបំផ្លាញហ្មងញាតិញោមมันបានរៀនធម៌មិនបានរៀនអីហើយគិតតែពីបំផ្លាញខ្លះទៅក៏ញៀនឆ្នាំទៅ មានទេញាតិញោមមានអ្នកបុសញៀនឆ្នាំទេមាននឹងដោយសារអីដោយសារការខ្វះការសិក្សារៀនសូត្រខ្វះការអប់រំនឹងទៅជាបែបនោះបុសអញ្ចឹងទៅឆ្លោះទាស់តែងវាយគ្នាចងគំនុំគ្នារោគរឿងគ្នាបុសទៅផឹកសូរាទៅអីចឹងណាបុសបំផ្លាញនឹងបុសបំផ្លាញ ចឹងរៀបរាប់មក5ហ្នឹងគឺអត់ល្អទេបួសទាំង5ហ្នឹងតែបួសដែលក្រោយគេ ហៅថាឧបនិស្សរណា គឺបួសដើម្បីរលាស់ខ្លួនចេញសំដៅដល់ការបួសសិក្សារៀនសូត្រអប់រំណាសិក្សារៀនសូត្រណាចឹង5ដល់កលបុត្រដែលបំរុងនឹងបួសថ្មីនេះ គឺណាចង់បួសមួយណា6ហ្នឹងចង់បានមួយណា យកទាំង6ទេណែយកចុងក្រោយគេទៅល្អបួសរៀនណាណាបួសសិក្សារៀនសូត្រស្ដាប់គ្រូបាអាចារ្យស្ដាប់ព្រះអង្គគ្រូចតកានឹងទៅបួសទៅរីកចម្រើនទាំងខ្លួនឯងផងទាំងសង្គមសាសនាយើងផងឥឡូវដល់ចំណុចនេះខ្ញុំប្រកាសណាអាត្មា ចង់និយាយតាក់ទងជាមួយនឹងទីវត្តអារាមហើយក៏ជាបទពិសោធន៍របស់ខ្ញុំ បកណាអាត្មាភាពដែលដែលធ្លាប់គ្រប់គ្រងនៅក្នុងវត្តប្រហែលឆ្នាំដែរអានឹងជាបទពិសោធន៍ណាញាតិញោមណាតកតងនឹងប្រសង់ផងតកតងនឹងពុទ្ធបរិស័ទផងត្រូវតែជាអ្នករួមសហការគ្នាទើបអាច កសាងវត្តយើងឲ្យរីកចម្រើនបានញាតិញោមពុទ្ធបរិស័ទញោមអាចារ្យគណៈកម្មការអីធ្លាប់ទៅកាន់វត្តផ្សេងផ្សេងហ៎ធ្លាប់ហ៎ធ្លាប់ពេលដែលញាតិញោមទៅញាតិញោមសង្កេតឃើញអ្វីខ្លះដែលពេលទៅវត្តផ្សេងផ្សេងដូចយោថាថាវត្តដែលល្បីក្នុងការសិក្សារៀនសូត្រ ល្បីថាមានប្រសង់ច្រើន មានប្រសង់បដិបត្តិល្អអីពេលដែលញាតិញោមអញ្ជើញទៅញាតិញោមទៅធ្វើអីអញ្ចឹងណាអាហ្នឹងក៏វាតកតងណាចំណុចនឹងដែរសម្រាប់ពុទ្ធបរិស័ទឬក៏ញោមម្ចាស់គណៈកម្មការដែលទៅហ្នឹងគឺមិនមែនទៅត្រឹមតែជាកម្មវិធីប៉ុនទេណាបើទៅយ៉ាងនោះវាបានប្រយោជន៍ដែរតែបានតិច ពេលដែលយើងទៅទៅធ្វើអីទៅមើលអីយើងមើលអំពីរបៀបរបៀបរៀបរយនៃការរស់នៅរបស់គេតើគេធ្វើយ៉ាងណាខ្លះបានជីវិតរបស់គេនឹងមានប្រសងច្រើនហើយមានពុទ្ធបរិស័ទជ្រះថ្លាច្រើន មានការសិក្សារៀនសូត្រច្រើនអានឹងយើងទៅយើងមើលអញ្ចឹងណាយើងអត់មែនទៅអូតនេះអូស្អាតណាវិហារនេះស្អាតអូចេតិយនេះស្អាត ញាតិញោមទៅរំភើបតែពេលហ្នឹងឯងមែនទេសួរឆ្លើយមែនអត់ញាតិញោមរំភើបអូឃើញទៅពហិលអូស្អាតទៅអូចេតិយស្អាតអូទេសភាពវត្តគេស្អាតហើយតាំងមកប្រៀបធៀបវត្តឯងមែនអត់មែនអត់អូមានឆ្លើយសិតតែមែនហើយមើលទៅ ទាំងប្រៀបធៀបថាវត្តឯងដូចវត្តគេសោះមើលវត្តគេស្អាតនេះស្អាតប្រៀបធៀបចុះឡើងចុះឡើងឈប់ជ្រះថ្លាបណ្ដោយអាហ្នឹងមិនមែនមើលចឹងទេយើងមើលថាហេតុអីបានជាគេធ្វើមកស្អាតមានរបៀបចឹងណាគេមិនមែនអត់អឺព្រៀងទុកឯណាញាតិញោមអាហ្នឹងយើងទៅមើលណា ហេតុអីបានជីវិតគេស្អាតមានរបៀបរៀបរយល្អថាមកពីគេចេះរៀបចំមែនទេណែគេចេះរៀបចំហើយមើលប្រសងគេមិនក៏គេច្រើនអូមកពីគេនឹង មានការសិក្សារៀនសូត្រមានការយកចិត្តទុកដាក់ពីព្រះគ្រូចៅតកាពីអាចារ្យគណៈកម្មការឃើញទេយើងទៅសិក្សាអញ្ចឹងទៅបានយើងអូមូលហេតុដែលដែលកន្លែងដែលសិក្សារៀនសូត្រមកពីអញ្ចឹងតើណោះបាន បានជាមានប្រសងគង់នៅច្រើនហើយលោកគង់នៅក៏ល្អល្អគឺដោយសារអីដោយសាររៀនអញ្ចឹងហើយបាននៅក្នុងការបួសហ្នឹង គឺមាន តែ6ហ្នឹងឯងហើយបួសដែលល្អគឺមួយចុងក្រោយបួសរៀនធម្មតាមនុស្សយើងទាំងអស់គ្នាតែអត់បានសិក្សារៀនសូត្រហើយសួរថាល្អទេញាតិញោមល្អទេអត់ល្អទេណាតែតែវាចា ការសិក្សារៀនសូត្រហើយគឺมันអាចល្អបាន ទេតលតែរៀនបានល្អណាឥឡូវផ្ដាំដល់កលបុត្រទាំងអស់គ្នាដែរថាឬក៏ពុទ្ធបរិស័ទគ្រប់គ្នានឹងថាអឺដើម្បីចង់ឲ្យវត្តអារាមរបស់យើងនឹងរីកចម្រើនបាន គឺមិនមែនខ្លាំងរឿងកសាងទេអឺអាត្មាលើកកន្លែងខ្លះហ្នឹងគឺ ក្នុងមួយឆ្នាំមួយឆ្នាំហ្នឹងគឺបច្ច័យកសាងកឋិនឬក៏ជំបិនចូលឆ្នាំអីហ្នឹងបានច្រើនច្រើនណាណាបានច្រើនរាប់ពាន់រាប់ម៉ឺនដុល្លារក៏មានប៉ុន្តែមើលក្នុងវត្តវិញគឺអត់មានប្រសង់អីគង់នៅច្រើនឬក៏សិក្សារៀនសូត្រអីអត់ទេដោយសារអីដោយសារយើងគិតគូរទៅពីរឿងអីកសាងមែនទេញោម មែនអត់ហ្នឹងហើយគិតតែពីរឿងកសាងកសាងពេកអញ្ចឹងយ៉ាងម៉េចផ្លិចប្រសង់ក្នុងវត្តអញ្ចឹងណាណែមិនមែនថាមិនឲ្យកសាងទេត្រូវតែកសាងណែត្រូវតែកសាងណែតែសំខាន់ គឺយើងបណ្ដោះទំពាំងបណ្ដោះកូនចៅយើងក្នុងវត្តនេះណែឲ្យទី1គឺត្រូវបង្កើតសាលារៀនណា ដើម្បីឲ្យព្រះសង្ឃគង់នៅបានយូរហើយសិក្សារៀនសូត្របាន ទី1ត្រូវតែបង្កើតឲ្យមានសាលារៀនហើយតកតងសាលារៀននេះมันចាំបាច់តលទៅសាលាធំធំដូចគេទៅអាចរៀនបានអត់ទេសាលារៀនអាចវាយអញ្ចឹងសង្កសីក៏បានមែនទេញោមប្រក់តបូលតិចទៅ មានអញ្ចឹងមានក្តារខៀនមកល្មមអឺអាច សាមណៈសង្ឃនឹងរៀនបានអានោះយើងធ្វើបដោះសន្នទៅមែនទេរៀនបានរាល់ថ្ងៃព្រឹកក៏បានល្ងាចក៏បានយប់ក៏បានតួយ៉ាងដូចវត្តព្រះអង្គគ្រូកោសុគមក៏ស្វ័យបឹងត្រោះលោកអត់តន់ធ្វើសាលាធំទេតែសាលារបស់លោកមាន2សាលាតូចតូចហ្នឹងក៏សាំងពីសង្កសីដែកផ្សារទៅ ធ្វើមកល្មមអាចរៀនបាន អញ្ចឹងក្នុងមួយថ្ងៃសិក្សា3ពេលព្រឹកឆានរួចរៀនរៀនហើយរហូតដល់ថ្ងៃត្រង់ឆានទៀតឆានហើយសម្រាប់1ម៉ោង2ម៉ោងទៅរៀនទៀតរហូតដល់ម៉ោង5ល្ងាចសម្រាប់ពីម៉ោង5ដល់ម៉ោង6ហ្នឹងកិច្ចវត្តទៅហើយម៉ោង7ចាប់ដើមចូលរៀនទៀតដែរ រហូតដល់ម៉ោង8 9ទៀតអញ្ចឹងក្នុងមួយថ្ងៃរៀនប្រហែលពេល3ពេលអញ្ចឹងលោកនៅពេលណាដែលលោករវល់ជាមួយនឹងការរៀនច្រើនអញ្ចឹងលោកអត់សូវគិតអីផ្ដេសផ្ដាស់ទេគិតតែពីរឿងពីរឿងរៀននៅពេលណាដែលលោកគិតតែពីរឿងរៀនលោកអត់ខ្វល់ខ្វាយអីរឿងផ្សេងត្រូវការលេងចេះចោះនឹកផ្ទះអីមិនអត់ទេគឺប្រឹងតែរៀន ធម្មតារៀនគឺមានការប្រកួតប្រជែងគ្នា អញ្ចឹងលោកត្រូវខំហ្នឹងនឹងប្រសិនបើមានសាលារៀនឬបញ្ហាមួយទៀតកន្លែងខ្លះហ្នឹងមានសាលារៀនហើយតែអត់គ្រូសបោហ្នឹងសបោដោយសារអីបញ្ហាមួយគិតថាអត់មានលុយជួលគ្រូគេមកបរៀននឹងអាហ្នឹងថ្មលឺច្រើនថាអត់មានលុយជួលគ្រូគេមកបរៀនប៉ុន្តែក្នុងវត្តក្នុងមួយឆ្នាំចំណូលចូលប្រហែលលាន ច្រើនណាញោមមែនទេកឋិនក៏ច្រើនស័យក៏ច្រើនចុះបើយើងរំលែកពីអាការកសាងហ្នឹងទុក សម្រាប់ប្រាក់ខែគ្រូបង្រៀនបានទេបានទេញោមបានតាណែហ្នឹងគឺតលញាតញោមទាំងអស់គ្នាសហការទាំងអស់គ្នារួមជាមួយនឹងព្រះគ្រូចៅតកាអាចារ្យគណៈកម្មការទៅទៅអាចធ្វើរឿងនឹងកើតអញ្ចឹងណាមិនបានន័យថាអេលុយកសាង ទុកតកសាងតាយកបកសាងឲ្យអត់មានលោកកសាងធ្វើអីមែនទេញោមមែនស្ដីឲ្យញាតិញោមទេណាមកគ្រាន់តែលើកឲ្យគិតថាបើយើងគិតតែពីកសាងឲ្យអត់មានលោកកសាងធ្វើអីកសាងឲ្យណាគេនៅញាតិញោមវិហារមួយប្រប៉ុណ្ណាណីអស់ប្រមាណ10000ដុល្លារវិហារខ្លះអស់20 30ម៉ឺន សួរតែធ្វើហើយឲ្យណានៅឲ្យណានៅ លបងព្រៀបមែនទេញោមគាត់ចូលចិត្តណាស់ផ្ទះថ្ម ធំធំអញ្ចឹងអញ្ចឹងគាត់ចូលចិត្តណាស់ព្រៀបហើយជួនកាលទៅ ធ្វើប្រកួតប្រជែងគ្នាអីចឹងទៅ ដល់តែធ្វើហើយបាត់លោកអស់លិញបាត់លោកអស់ចឹងក៏មានដែរ ចឹងអានឹងជាកត្តាសំខាន់ដែលពុទ្ធបរិស័ទគ្រប់គ្នានឹងត្រូវគិតណាថាយើងធ្វើយ៉ាងម៉េចឲ្យមានប្រសងច្រើនគឺកត្តាសំខាន់ត្រូវតែមានការបង្រៀនដូចតួយ៉ាងវត្តកស្វាយបឹងត្រោះខ្ញុំណែនិយាយពីរឿងកាលមុនអត់មានប្រសងគង់នៅ ទេមានត្រឹមតែ3 4អង្គប៉ុណ្ណឹងទេលោកតាចាស់លោកអត់សូវលោកមិនជាអ្នករៀនអញ្ចឹងលោកអត់សូវដឹងសុខទុក្ខអ្នករៀន លោកអត់ខ្វល់រឿងរៀនទេអញ្ចឹងមានប្រសង់ទៅគង់នៅច្រើនទេអត់ទេអត់នៅទេព្រោះនៅអីអត់នៅអត់បានរៀនលោកសឹកអស់ហើយដល់ពេលព្រះអង្គគ្រូគង់មកក្រោយលោកព្យាយាមប្រឹងតាមឆ្នាំជាងមើលញាតិញោមមានសាលារៀនមានគ្រូបង្រៀនសុខចិត្តនឿយហត់ឥឡូវប្រសង់40 50អង្គញាតិញោមច្រើនទេច្រើនណាស់ញោមហ្នឹងហើយ អានឹងដោយសារការខិតខំរបស់លោកលោកយកការសិក្សាជាធំអញ្ចឹងហើយទើបប្រសង់ដែលលោកគង់នៅនឹងលោកសบายចិត្តព្រោះអឺបុះក៏បានរៀនច្រើនដូចដូចនៅវត្តខ្ញុំកណាអាត្មាភាពអីជាងដែលទៅធ្វើក្នុងវត្តហ្នឹងគាត់លន់មាត់ថាអីលោករៀនយប់ដែរលោកគាត់អត់ដឹងគាត់ដឹងថាលោករៀនណា គាត់ស្មានតែលោកបួសហើយគ្រាន់តែសឹងហើយឆាន់ឆាន់ហើយសឹងគាត់មានដឹងណាបានគាត់ទៅធ្វើការទៅគាត់គាត់ផ្លាយគាត់ហើយវត្តនេះរៀនទាំងព្រឹកទាំងល្ងាចហើយរៀននឹងយប់ទៀតអត់ដែលដឹងថាលោករៀនចឹងផងគាត់ឡើងលាត់មាត់គាត់ថាលោករៀនចឹងដែរចឹងរៀនខ្លាំងជាងកុហកទៀត ហ្នឹងដោយសារអីដោយសារក្នុងគំនិតគាត់ពីមុនហ្នឹងគិតថាកន្លែងវត្តហ្នឹងបួសហ្នឹងត្រឹមតែមកឲ្យរួចខ្លួនទៅឆាន់សឹងឆាន់សឹងទៅអញ្ចឹងទេពីមុន ដល់គាត់មកឃើញអញ្ចឹងបានតែអូលោករៀនច្រើនតាណាមួយថ្ងៃរៀន2 3ពេលហើយរៀនដល់យប់ទៀតជួនកាលជាងធ្វើខ្លះធ្វើការខ្លះវាអត់ទាន់ហើយការងារនៅជ្រុលដល់យប់ដល់នៅជ្រុលដល់យប់ឃើញលោករៀនដល់យប់ម៉ោង8 9ទៀត មែនអីបានដឹងថាអូរឿងលោករៀនច្រើននឹងមិនទូទៅទេมันអាចថាទូទៅគ្រប់វត្តទាំងអស់ទេ វាលែងតែណាមានការយកចិត្តទុកដាក់អំពីប្រគ្រូចាតការគណៈកម្មការនឹងបានអាចទីវត្តនឹងរីកចម្រើនបានអញ្ចឹងសំខាន់ទី1ត្រូវមានសាលារៀនទី2យើងចំណាយលើគ្រូបង្រៀនទៅញាតិញោមមួយខែ40 50ម៉ឺនហ្នឹងវាមិនមិនខ្លាចអីនឹងបូជា ផងមែនទេញាតិញោម យើងមើលថាអឺគ្រូដែលមកបង្រៀនសិស្សក្នុងវត្តហ្នឹងគាត់មកចែករំលែកចំណេះដឹងដល់សិស្សនៅពេលណាដែលសិស្សចេះដឹងនៅពេលដែលសិស្សចេះសិស្សចេះដឹងហ្នឹងគឺដឹងអំពីឧបការៈរបស់ញាតិញោមណាលោកនឹងយកចំណេះដឹងហ្នឹងទៅធ្វើអំពើមានប្រយោជន៍ជួយវត្តអារាមបើមិនជួយកន្លែងហ្នឹងក៏ទៅជួយកន្លែងផ្សេងទៀត ចឹងណាបងប្អូនក៏លបត់ទាំងអស់គ្នាឬប្រសង់ដែលទៅបួសថ្មីហ្នឹងប្រៀបធៀបដូចជាអីដូចជាទំទំពាំងមែនទេញាតិញោមដូចជាទំពាំងអញ្ចឹងទំពាំងត្រូវការអីទំពាំងត្រូវការមើលថែត្រូវការយកចិត្តទុកដាក់ហើយទំពាំងដែលអាចដោះបានតលដោះនៅឯណាដោះក្នុងអីដោះក្នុងគុំឫស្សីមែនទេញាតិញោម ទំពាំងដែលអាចคล้ายជាឫស្សីបានតលតែទំពាំងនឹង ដោះក្នុងគុំឫស្សីព្រោះអីពីព្រោះដល់ពេលដែលដោះក្នុងគុំឫស្សីទៅមនុស្សទៅឆ្កឹះឆ្កៀលបានទេអត់ទេសัตว์អីទៅស៊ីកើតទេអត់ទេអញ្ចឹងទំពាំងនឹងប្រឹងលូតលូតលូតលូតទៅคล้ายជាឬឫស្សីចុះបើ ទំពាំងនឹងដោះក្រៅគុំឫស្សីគេកោះយកទៅស្លោហើយមែនទេញោមណែសัตว์មកឈ្មោះស៊ីខ្ទេចគ្មានសល់ទេ អញ្ចឹងចង់ប្រៀបធៀបថាបូនបូនទាំងអស់គ្នាដែលបួសហ្នឹងគឺត្រូវនៅក្រោមការគ្រប់គ្រងក្រោមអាវាតរបស់ព្រះគ្រូចៅតកាលោកគ្រូអញ្ចឹងណាគឺត្រូវនៅក្រោមការគ្រប់គ្រងរបស់លោកទើបអាចបងប្អូនខ្លាយជាឫស្សីបាន តែបើបងប្អូនមិនស្ដាប់ព្រះគ្រូចៅតកាទេ មិនស្ដាប់លោកគ្រូលោកគ្រូបង្រៀនទេនឹងមិនអាចខ្លាយជាឫស្សីបានទេមែនអត់យ៉ាងនេះ ណាតើអត់បានរៀនទៅយូរទៅមិនខ្ជិលហើយយូរទៅអាយុកាន់តែច្រើនទៅច្រើនទៅឃើញកគេល្អអូនស្អីគេកគេល្អអូនកូនគេល្អនោះញាតិញោមមិនសឹកសឹកបាត់ទៅអានឹងមួយហើយមួយទៀតថាមើលម៉ោងមកណាមកច្រើនណាតិចទៀតណាមួយទៀតតកតងជាមួយនឹងបញ្ហា ចេះតែមានតំណោះទាស់តែងគ្នារវាងអាណាព្យាបាលរបស់លោកហើយនឹងប្រគ្រូចៅតកាតួយ៉ាងអាត្មាធ្លាប់ជាប់ផ្ទាល់ខ្លួនឯងវាបញ្ហាអញ្ចេះអានឹងអាត្មាធ្លាប់ជួបខ្លួនឯងអាត្មាលើកយកមកទីកន្លែងនេះដើម្បីឲ្យញាតិញោមប្រុងប្រយ័ត្នទាំងអស់គ្នាអឺតកតងនឹងសាមណៈសិស្សអង្គខ្លះលោកខ្ជិលរៀនអឺ ដល់លោកខ្ជិលរៀនទៅ គ្រូបណ្ដាក់ពិន័យមែនទេញោមណាគ្រូដាក់ពិន័យត្រូវទនកម្មត្រូវវាយខ្លះអីខ្លះត្រូវរែកទឹកដាក់ពីងត្រូវឈោត្រូវស្អីស្អីចឹងណាហ្នឹងឯងអាហ្នឹងគឺវិន័យនៅក្នុងវត្តហ្នឹងគឺបានចែងមកអញ្ចឹងអញ្ចឹងមានសមណៈអង្គខ្លះលោកខូច លោកមានទូស័ព្ទលោកលួចប្រើលោកទេទៅប្រាប់ញោមថា នៅវត្តបានទេវត្តនេះកាចលោកគ្រូវាយនឹងសិតតែស្បែកជើងវាយសិតតែខ្សែភ្លើង ប្រាប់ញោមឡើងសាហាវដល់ញោមឯណោះគាត់អត់បានគិតអីវែងឆ្ងាយតែហេតុតែស្រឡាញ់កូនណាញាតិញោមស្រឡាញ់កូនទេស្រឡាញ់ណាកូនប្រាប់ចឹងមកមិនខឹងទេខឹងឆេវហ្មងជេរប្លង់ទៅពីចង្អាយមកតែប្លង់អត់ឲ្យលឺទេគ្រាន់ជេរនៅនោះទេ ថាជេណាជេណៃលោករបលយោនេះជេជេជេណាជេណៃហើយមិនទាំងមកសួរយើងមួយម៉ាត់ណាញាតិញោមអត់ខលមកសួរអីមួយម៉ាត់ទេជឿតាមកូនតែទីបំផុតដឹងរឿងទៅមិនខុសខ្លួនណាឃើញខំខំជឿទុកចិត្តកូន ទីបំផុតកូនកុហកសោះកូនកុហកសោះអញ្ចឹងទៅ វាមានវិបដិសារីហ៎វិបដិសារីអាហ្នឹងអត់បានតន់ជេផងចុះបើជ្រុលថាទេមកជេយោជេយោទៀតហ្នឹងមិនទៅមែនទេញោមញោមណាបាបណាញោមអញ្ចឹងបានថា កូនខ្លះហ្នឹងអាក្រក់ខ្លួនឯងនាំពុកម្ដាយធ្លាក់រក់តតាមទៀតអញ្ចឹងចំណុចហ្នឹងក៏ជាការ ផ្ដល់ឲ្យញាតញោមដែរក្នុងការគិតទាំងអស់គ្នា នៅក្នុងវត្តមានប្រគ្រូចាតកាជាអ្នកគ្រប់គ្រងរឿងខុសត្រូវអីសួរលោកសិនញាតិញោមលឺទេលឺមានបញ្ហាអីសួរលោកសិនតើកូនកណាខុសអីបានជាដាក់ទណ្ឌកម្មដល់ថ្នាក់នឹងជាងសួរបានតើមែនទេញាតិញោមតើមកលោកប្រាប់មកថាអូកូនញោមឯងចេះចេះចេះចេះ ដល់ប្រាប់មកអូកូនកណាសំខូចចឹងទៅដាក់ទៅដោយគុណបញ្ចុះថែមទៀតមិនស្រួលចឹងអាត្មាដើរតាមវត្តអីជួនកាលឆ្លោះគ្នាទៅរឿងនឹងឯងរឿងអត់ស្ដាប់ ស្ដាប់តកូនជួនកាលកូនល្អមិនអីទេបើកូនអាក្រក់ផង ទេប្រាប់ញោមចេះមួយចោះមួយ ថាគ្រូនឹងចេះគ្រូនឹងចោះខឹងឆេវមកមកដល់ជួនកាលអត់សួរលោកឯងមកដល់ជេរលោកហ្មង ជេយោជេយោអារឿងអារឿងជេហ្នឹងអាមានរឿងមួយសម័យមុនពុទ្ធកាលហ្នឹងមានភិក្ខុមួយអង្គលោក មានញោមធัวស្គាល់ញោមធัวមានញោមធัวហ្នឹងស្និទ្ធស្នាលត្រូវគ្នាណាហើយលោកមួយអង្គហ្នឹងអាងតែមានញោមធัวមានទីអាងអញ្ចឹងលោកអត់ខ្លាចអង្គណាទេ អត់ខ្លាចចឹងទៅចេះតែឆ្លោះក្មួយគេទៅហើយញោមធរហ្នឹងកាន់ជើងកូនខ្លួនឯងណាស្រឡាញ់ហ៎ជួយជេរកូនទៀតណាញោមធរហ្នឹងជួយ លោក ជេរលោកគ្នាលោកចឹងទៅញោមហ្នឹងទៅជួយជេរបន្តទៅដល់ដល់កម្មស្លាប់ទាំងអស់ទាំងពីរអ្នកហ្នឹងទៅងាប់ទៅ កើតប្រែតទាំងពីរអ្នកលោកកូននោះកើតប៉ែតនៅក្នុងប្រគួនអាចស្គាល់ហើយញាតិញោម ប្រគុណហ្នឹងវាអត់មានដូចយើងណាប្រគុណដាក់ដាក់ឈើពីរណាហើយមិនតោបងទៅហើយប្រែតហ្នឹងគឺនៅ ពីក្រោមហ្នឹងឯងនៅពីក្រោមហ្នឹងចាំស៊ីលិមួកដែលអ្នកបតោបងទៅស៊ីលិមួកហ្នឹងទៅហើយមានពិខុមួយអង្គលោកសួរលោកឃើញប្រែតហ្នឹងលោកសួរថាចុះអសួរព្រះអង្គចុះថាចុះញោមធរនឹងនៅឯណា បានបងសម្ដែងថាញោមធរស្រីដែលជួយជេហ្នឹងនៅ ពីក្រោមលោកហ្នឹងទៀតប្រែតហ្នឹងស៊ីលឺមួកហ្នឹងហើយបន្ទោបងលឺមួកមកញោមស្រីឯណោះស៊ីពីក្រោមមកនោះបន្តតគ្នាអាហ្នឹងជួយជេរគ្នាលឺឯងញាតិញោមជួយជេរគ្នាកុំអញ្ចឹងអញ្ចឹងសរុបមកវិញចុងក្រោយបន្តិចថា ណាបូនពោតដែរក៏លបត់ប្រងបួសថ្មីនេះបើតាំងចិត្តថាបួសហើយត្រូវតែរៀនណាប្រឹងព្រឹកសិក្សារៀនសូត្រទី1គឺដើម្បីខ្លួនឯងទី2ដើម្បីគ្រួសារទី3គឺដើម្បីសង្គមជាតិសាសនាយើង នៅពេលណាដែលខ្លួនឯងមានចំណេះដឹងអាចទុកចិត្តខ្លួនឯងបានហើយអាចជួយគ្រួសារបានដែរមែនទេយមណែ ហើយតែអាចជួយគ្រួសារបានក៏ដូចជួយសង្គមជាតិយើងក៏បានដែរចំចោះយើងម្នាក់មិនរៀនគិតតែវាបង្កបញ្ហាសំបីតែខ្លួនឯងក៏មិនអាចជួយខ្លួនឯងបានដែរចោះជួយគ្រួសារកើតទេអត់ទេជួយប្រទេសជាតិបានទេអត់ទេឥឡូវមានរឿងមួយទៀតមានសាមណេរមួយអង្គលោកមករៀនអញ្ចឹងលោកលោកលោកថាញោមលោកទេទៅញោមរាល់តខែ ទេទៅសុំលុយញោមរហូតថាញោមអាត្មាត្រូវចំណាយច្រើនណាមួយខែមួយខែថ្លៃទឹកថ្លៃភ្លើងថ្លៃរៀនសូត្រថ្លៃរៀនគួផងថ្លៃអីផងមួយខែអស់20ម៉ឺនញោមឯងផ្ញើអាត្មាមកមួយខែ20ម៉ឺនញោមនោះលឺតែកូនរៀនមិនសบายចិត្តទេសบายលឺតែកូនរៀនសบายចិត្តណាណាទោះបីជាអត់យ៉ាងណាក៏ប្រឹងរលុយឲ្យកូនដែរផ្ញើមកឲ្យកូនរៀនផ្ញើមករាល់តែខែ មួយខែផ្ញើម្ដងមួយខែផ្ញើម្ដងដល់ថ្ងៃមួយគាត់មកគាត់មកទៅគាត់ជួបគ្រូចៅតកាក្នុងវត្តហ្នឹងគាត់គាត់ដាច់ចិត្តសួរថាសួរដល់ព្រះអង្គគ្រូវត្តនេះត្រូវចំណាយអីខ្លះរៀនច្រើននៅថ្លៃទឹកថ្លៃភ្លើងអស់ច្រើនមែនកូនកណាមួយខែមួយខែកណាផ្ញើ20ម៉ឺន20ម៉ឺនរហូតហ្នឹងតើបានគ្រូចៅតកា ថាទេ វត្តហ្នឹងអត់មានត្រូវចេញអីផង រៀនក៏មិនអស់លុយទឹកភ្លើងក៏អត់អស់លុយដែរមានចំណាយអីទេញោមអត់មានទេតែបានគាត់ដឹងថាអូកូនកុហកមកយូរហើយវាសួរចុះសួរឡើងថាព្រះអង្គណាមួយព្រះអង្គនោះព្រះអង្គនឹងលោកលេងទៅទូរស័ព្ទហ្នឹងយកទៅទូរស័ព្ទមកលេង មានបានចូលរៀនចូលសូត្រអីឃើញទេដល់ទៅពេលបញ្ហាអញ្ចឹងមកឪពុកម្ដាយមិនសុបាយចិត្តទេ ឬកូនអត់រៀនអញ្ចឹងសុបាយចិត្តទេអត់សុបាយចិត្តទេគាត់ខូចចិត្តហ្មងថាស្ដាយលោកកូនអត់រៀនហើយខំផ្ញើជាពាក់លុយជាពាក់បុលគេប្រឹងផ្ញើឲ្យកូនណាអញ្ចឹងនេះជាការផ្ដាំដល់កលបុត្រដែលបំរុងនឹងបួសហ្នឹងបើថាយើងតាំងចិត្តតែបួសហើយបួសឲ្យល្អណាបួសឲ្យរៀនរៀនសូត្រសិក្សារៀនសូត្រនឹង ទៅ ស្ដាប់គ្រូអាចារ្យស្ដាប់ព្រះគ្រូចាតកាក្រោមការគ្រប់គ្រងរបស់លោកហ្នឹង អ្នកបួសយើងរៀនមិនអន់ទេណាអង្គខ្លះរៀនចប់បណ្ឌិតណាបណ្ឌិតនៅបរទេសក៏មានដែរនៅសាកលវិទ្យាល័យ Harvard ណាសាកលវិទ្យាល័យធំជាងគេទូទាំងពិភពលោកលោករៀនចប់នៅនោះទៀតអស់ចាណាញាតិញោមអញ្ចឹងប្រសងគឺរៀនបានខ្ពស់ណាស់កុំកុំថាប្រសងខ្ជិលវាមានដែរមានប្រសងខ្ជិលដែរមានលោកខ្ជិលប៉ុន្តែគឺកលបុត្រដែលម្រងបួសនេះត្រូវតែសិក្សារៀនសូត្រទី1គឺដើម្បីខ្លួនឯង យើងមើលថាសម័យសពថ្ងៃគេត្រូវការអ្នកល្ងងធ្វើការទេអត់ទេគឺគេត្រូវការអ្នកចេះចេះដឹង មូលហេតុអីដែលឲ្យពុកម្ដាយឲ្យយើងមករៀនថាមិនចង់ឲ្យដូចគាត់គាត់ធ្វើស្រែធ្វើចំការពិបាកហើយមិនចង់ឲ្យកូនពិបាកដូចគាត់ទេមែនទេញោមមែនអត់ណែតាំងចិត្តឪពុកម្ដាយគាត់ធ្វើស្រែធ្វើចំការពិបាកហើយមូលហេតុដែលឲ្យកូនរៀន គឺឲ្យកូនមានចំណេះដឹង ទៅ មានការងារធ្វើល្អល្អទៅកុំឲ្យពិបាកដូចគាត់អញ្ចឹងយើងទាំងអស់គ្នា កូនទាំងអស់គ្នាហ្នឹងគឺត្រូវតែយល់អំពីបំណងរបស់ពុកម្ដាយទៅនឹងត្រូវតែប្រឹងទី1ប្រឹងដើម្បីខ្លួនឯងទី2ប្រឹងដើម្បី គ្រួសារ ទី3ប្រឹងដើម្បី សង្គមជាតិសាសនាយើងណាសូមអនុមោទនីចឹងប៉ុណ្ណឹងចោះដូចយើងច្រើនតិចណាប្រកេនព្រះអង្គគ្រូពេញបន្ថែមទៀត នមោទនីព្រោះហេញោមព្រោះហេយល់អត់យល់តិចឬយល់ខ្លាំងច្បាស់អត់ចឹងចប់អនុមោទនីបយល់អស់ហើយមិនបាក់សំដែងទីទេញោមណា ស្ដាប់តែមកក្រេនឹងបានហើយសាវអង្គទៀតណា ចុះវាយល់ឲ្យហើយមេរៀនយើងរៀនសំខាន់រៀនឲ្យយល់ដល់ទៅពេលយើងយល់ហើយចប់ហើយមេរៀននឹងពេញហើយដាក់ទៅទៀតក៏មិនបានដែរណែវាដូចទឹកពីងយើងអញ្ចឹងហ៎ញោមពីងយើងដល់រាបណាយើងរែកដាក់រែកដាក់ទៅពេញហើយ មានអ្នកផ្សេងមករែកដាក់ទៀតវាសល់ហ៎សល់អត់ មិនសល់ទេវាហ៊ីចេញអស់ហើយតែបើដាក់អាពីងអស់ហ្នឹងហើយចឹងដោយពេលវេលាកាន់តែរំកិលទៅមុខញោមញោមក៏ចឹកចង្កេះចុកខ្នងឲ្យកូននៀកហ្នឹងត្រេតខ្លះហើយអាចសម្រួលបានកូនក្រោកបន្តិចបានកូនណា ក្រោកហ្នឹងហើយក្រោកក្រោកមកក្រោកឈោមណែលោកគ្រូឲ្យក្រោកឈោក្រោកឈោមហ្នឹងហើយសម្រួលអេរិយាប័តនឹង ហូធូរហើយកូនណាហ្នឹងហើយនៅមានឱកាសយប់នេះមកយប់ទៀតស្អែកយើងលេងមានឱកាសហើយហ្នឹងហើយយប់នេះដាក់អស់ដៃកូនណាហ្នឹងហើយហើយតាពាក់ស្បង់ហើយកុំសុំវរណាថាកុំព្រោះសងៃមានអាអាទូរស័ព្ទនិងសាហាវយើងរំតែបានបន្តិចនឹងគិតយកទៅកាត់តឲ្យបញ្ចូលបត់ចម្រៀងទៀតអញ្ចឹង ខ្មាស់ទាំងឪពុកម្ដាយខ្មាស់ទាំងគ្រូ ខ្មាស់ទាំងអាចារ្យបរិស័ទចំណុះជើងវត្តហើយពេលដែលយើងធំមកពេលដែលយើងធំទៅបានគ្រូសាបានកូន កូនមកឃើញអូវពីក្មេងអញ្ចឹងទៀតកាន់តែធ្ងន់យ៉ាងឡែកកូនកុយវិញបានកូនអញ្ចឹងកន្លែងហ្នឹង ហេតុអ្វីបានគេទុកឱកាសថាអីមិនបានកោសក់ភ្លាមមិនបបួសភ្លាមទៅចាំពិបាកធ្វើកម្មវិធីអីញេញ៉ៃចឹងគេទុកឱកាសឲ្យចុងក្រោយនឹងមកយប់ដាក់អស់ដែរកូនណា ពាក្យស្បងហើយអត់បានទេអនុមោទនីចឹងញាតិញោមស្ដាប់មកបានច្រើនហើយអំពីបុះមានប៉ុន្មានយ៉ាងញោមអីខ្លះ អត់ចាំរត់ចូលលោកគ្រូអស់ហ្នឹងហើយហើយថ្មាចំណាប់អារម្មណ៍ច្រើននៅក្នុងព្រះអង្គគ្រូមានសង្ឃដីកាមកសិតតែជាគំនិតដ៏ល្អសិតតែយើងអាចយកទៅធ្វើបដិបត្តិតាម បានដ៏ងាយញាតិញោមអត់លំបាកទេ ចឹងចាប់អារម្មណ៍ទី1ត្រង់ថាព្រះអង្គគ្រូលើកឡើង អំពីទីយាតញោមអាចយល់ពីពាក្យទីយាតទេទីយាតអ្វីទៅដែលកូនចៅព្រះអង្គណាទីយាតគឺជាអ្នកស្នង ស្នងត្រកូលណាញោមចឹងសាសនា បរមគ្រូយើងគង់នៅបាន ដោយសារតែមានអ្នកស្នងចឹងដោយសពថ្ងៃនេះដែលគង់នៅបានដល់សពថ្ងៃនេះដោយសារមាននរណាជាអ្នកស្នងញាតិញោមមានព្រះសង្ឃជាអ្នកស្នងតែបើគ្មានព្រះសង្ឃពុះទេសឺថាគង់បានទេអត់ចឹងយ៉ាងណាមិញត្រឡប់មកវិញយ៉ាងណាមិញវត្តប៉ុនយើងក៏ដូចគ្នាដែរ បើញាតិញោមចង់ឲ្យវត្តយើង មានព្រះសង្ឃជានិរន្តរ៍វាតន់តែញាតិញោមនឹងឯងហ៊ានលះបង់កូនកន្លោះមកបួសនិយាយមែនណាមានកូនកន្លោះកំតិនឲ្យយុប្រពន្ធមើលព្រះអង្គគ្រូអាយុ30ជាងហើយមិនតិននឹកនីផងភ័យខ្លាចអត់ផងញោមណាអាត្មា33ហើយមិនតិនភ័យខ្លាចអត់ទេ នៅតែដើរទៅយាយយាយញឹមដាក់ឡើយនៅសង្ឃឹមទេ តែបើថាដើរទៅយាយយាយលេងញញឹមដាក់ភ័យហើយនឹងអញ្ចឹងត្រង់កន្លែងនេះថ្មគ្រាន់តែថាបើចង់ឲ្យវត្តយើង មានព្រះសង្ឃច្រើន ហើយគង់វងយើងត្រូវតែធ្វើវិធីមួយបង្កើតសហការគ្នាជាមួយលោកអាចារ្យគណៈកម្មការរួមជាមួយព្រះគ្រូចៅអត្តការនឹងទៅឲ្យតែមានកូនកន្លោះអាយុត្រឹម10ឆ្នាំអីឲ្យមកបុះសិនទៅញោម មកពុះសិនទៅណាញោមណាជាពិសេសកូនចៅដែលមិនបានរៀនឬក៏ពេលគាត់រៀនចប់ហើយមុននឹងឲ្យគាត់យកប្រពន្ធយកគ្រូសានឹងឲ្យគាត់ពុះបានអន់បំផុតក៏មកភាសាពីភាសាទៅ បើនៅថៃ3ឆ្នាំញោមអញ្ចឹងស្រុកគេព្រះសង្ឃគង់វងលហូតហើយច្រើនមកវត្តមកវត្តច្រើនអង្គណាស់នៅប្រទេសថៃដោយវត្តធម្មកាយអីរាប់ពាន់រាប់ម៉ឺនអង្គញាតិញោម ភូមិអីហ្នឹងគឺក្នុងមួយវត្តតិចបំផុតក៏100អង្គដែរវត្តតិចបំផុតណាវត្តសាមញ្ញស្រុកស្រែតិចបំផុតក៏100អង្គដែរភូមិនិងសរីលង្កាចឹងយ៉ាងណាមិញយើងក៏ដូចគ្នាដែរបើយើង សិក្សាពីគេមកយើងចេះបានសហការគ្នាក៏វត្តយើងសបោលោកដែរអត់បាក់ភ័យទេញោមតែបើលោកតិចភ័យអា បខំបបុះហើយញោមខ្លះនឹងមាន1000 2000មិនហ៊ានទុកគេឲ្យតែបានបុះចៅបុះកូនបុះប្រមូលមកអស់ហើយញោមខ្លះទៀតរហូតដល់ខ្ចីគេណាបុះកូន មានទេយើងមានទេមាន តែយើងនេះមិនមានទេ មានខាងអាត្មាណោះមែនណាដើម្បីឲ្យកូនចេះហ៊ានខ្ចីបុលគេដោយព្រះអង្គគ្រូលើកឡើងដើម្បីឲ្យកូនចេះខ្ចីបុលគេ ស្រាប់តែពេលមកបួសម្ដង5អង្គ6អង្គកើនទៅបាន10អង្គដល់គាត់មកបួសគាត់បបួលគ្នាមកបានច្រើនយល់មកដល់គាត់ទៅវិញគាត់បបួលគ្នាគាត់ទៅដែរមកប្រាវគ្នាគាត់នឹងបើគ្នាយើងតិចបើព្រះសង្ឃតិចនៅសល់ប្រហែលញោមនៅសល់ចៅអធិការមួយទូយ៉ាងដូចសពថ្ងៃហ្នឹង អញ្ចឹងត្រង់កន្លែងនេះថ្មក៏ចិត្តថាបើយើងមានទឹកចិត្តចង់ឲ្យវត្តរីកចម្រើនឬក៏មានព្រះសង្ឃច្រើនវាតន់តែយើងជាសហគមន៍ហ្នឹងឲ្យកូនចៅយើងពុះទៅញោមមើលតាកិច្ចសាលាមិនចូលរៀនសាលារដ្ឋសាលាណាក៏ដោយបើមិនកិច្ចទេកូនឯងពុះសិនលោមញោមណារកវិធីសាស្ត្រលោមឲ្យកូនមកពុះណាហើយពុះម្ដងដាក់20អង្គដោយអាត្មាទៅតាពីវោសាហ្នឹងរកកន្លែងសឹងបានឯងញោម តាំងពីវសាទេបឹងត្រោះរកកន្លែងសឹងបានទេមកបន្ទប់3ម៉ែត្រនឹងបជ្រៀតគ្នាញោមសិតតែ4អង្គទៅ5អង្គមកបន្ទប់3ម៉ែត្រចឹងតន់តញាតញោមធ្វើអញ្ចឹង ហើយត្រង់កន្លែងហ្នឹងគឺដែលព្រះអង្គលើកឡើងថាសាសនាតថាគតគង់ទៅបាន ដោយសារតែមានទីយាតជាអ្នកស្នងចឹងកាលដែលព្រះអង្គយើងត្រឡប់ទៅក្រោយរំលឹក រឿងដែលព្រះអង្គគង់ធរមាន សូត្រថាព្រះអង្គត្រាស់ដឹងឡើង មានព្រះសង្ឃកើតឡើងមុនព្រះអង្គត្រាស់ដឹង ឬក៏ក្រោយញាតិញោមក្រោយ ហើយព្រះអង្គត្រាស់ដឹងតតឯងឬក៏មានគ្នាមកត្រាស់ ដឹងជាមួយស្មើនឹងគ្នាតឯងប៉ុន្តែសួរតហេតុអីបានព្រះសង្ឃច្រើនយ៉ាងនឹងឥឡូវមកដល់សពថ្ងៃនេះ បើរាប់ទាំងទូ មិនចាំថាសតិទេទូទាំងសកលលោកទេខ្ញុំគ្រាន់តែប្រទេសខ្មែរយើង50000អង្គច្រើនទេ50000អង្គច្រើនចុះយើងបុកថៃបុកភូមាបុកវៀតណាមចិនជប៉ុនរហូតទៅដល់ស្រីលង្កាឥណ្ឌាទៅទៀតនោះច្រើនណាញោមច្រើនសួរមូលហេតុអីញោមមូលហេតុរឹងមកតែពីមួយ តែមួយរឹងហើយ គឺត្រូវតែ បង្កើត មានមួយមានពីរមានពីរមានរហូតដល់ច្រើនដូចសពថ្ងៃនឹងអញ្ចឹងអញ្ចឹងតួយ៉ាងព្រះសម្មាសម្ពុទ្ធកើតឡើង តែមួយអង្គឯងទេ ដំបូងក្រោយឡើងបណ្ដោះសង្ឃបានឡើងច្រើនអង្គរហូតដល់60ព្រះអង្គ60ព្រះអង្គនឹងគឺព្រះអង្គបានឲ្យភិក្ខុទាំងឡាយនឹងដើរចែកផ្លូវគ្នា មួយផ្លូវមួយអង្គមួយផ្លូវមួយអង្គដើម្បីអីដើម្បីពង្រីកសាខា ដើម្បីពង្រីកសាសនារហូតមកដល់ប្រទេសកម្ពុជាយើង ត្រង់កន្លែងនេះអាត្មាក៏ទៅទាញបញ្ជាក់មកវិញថា ពីដើមឡើយ យើងចង់បានច្រើន វាតន់តែយើងនឹងរោគពីតិចទៅច្រើន តែបើយើងចង់បានច្រើនទាំងដងអត់អាចទេអញ្ចឹងពេលនេះ យើង មានឱកាសហើយញាតិញោមព្រះអង្គគ្រូចៅអធិការ បានមកនៅទីនេះ ដូចជាប្រហែលឆ្នាំញោម3ឆ្នាំឬក៏2ឆ្នាំញោម3អញ្ចឹងលោកបានខិតខំប្រឹងប្រែងណាទាំងផ្នែកកសាងហើយព្រះសង្ឃមុនក៏ដូចមិននៅច្រើនដែរបើអញ្ចឹងដោយសារតែលោកមានឆន្ទៈទាំងផ្នែកកសាងទាំងផ្នែកបំពោះបង្ហាត់បង្រៀនអញ្ចឹងញាតិញោមត្រូវតែហ៊ានលះបង់ ឧបត្ថម្ភលោកផងតែបើញោមមិនហ៊ានលះបង់ឧបត្ថម្ភលោក យកចិត្តទុកដាក់ទេចឹងបើអស់ពីលោកចៅអតិកាមួយនឹងទៀតទៅហើយញោមអាវត្តរបស់ញោមណាពិបាករੂនតិចពិបាករੂហើយពិបាករੂលោកដែលហ៊ានលះបង់ដើម្បីវត្តរបស់ញោមដើម្បីកូនចៅញោមនឹងគឺពិបាកបន្តិចហើយសប្តាហ៍ថ្ងៃនេះ លោកចេះចេះមិន ខ្វះទេប៉ុន្តែគេមិន ទំនេរមកនៅកន្លែងយើងទេព្រោះគេជាប់រវល់សិក្សារៀនសូត្រខ្ពស់ខ្ពស់ណាស់លោករៀនសប្តាហ៍ថ្ងៃនឹងសិតតែដល់អនុបណ្ឌិតដល់បណ្ឌិតចឹងរឿងអីដែលលោកមកលះបង់ចំណេះដឹងបនលោកចោលដើម្បីមកជួយវត្តញោមកូនចៅញោមមកមកឯបើញោមញោមខ្វល់ផងហ្នឹងមានណាគេមក អញ្ចឹងយើង សង្ឃឹមអ្នកចេះពីក្រៅឲ្យមកនៅជាមួយយើងទោះបី តមកក៏នៅមិនយូរដែរនិយាយមែនណារឿងពិតហ្នឹងញាតិញោមបច្ចុប្បន្នទោះបីយើង មានស្គាល់អង្គណា ចេះដឹងក៏ដោយឲ្យមកនៅគង់នៅកន្លែងវត្តយើងក៏នៅយូរដែរយ៉ាងច្រើន2ឆ្នាំ3ឆ្នាំត្រូវសឹកចោលញោមយកប្រពន្ធឬក៏ចេញទៅហើយតែបើយើង មានកូនចៅយើងជាអ្នកចេះនៅក្នុងនឹង ញោមនៅបានយូរហ៎គិតមិនដឹងទៅណា បើនៅកន្លែងហ្នឹងផ្ទះគាត់ភូមិគាត់ស្រុកកណើតគាត់ដូចទូយ៉ាងព្រះអង្គគ្រូយ៉ានំយ៉ាញោមស្គាល់ដូចព្រះអង្គគ្រូឡាំយ៉ារីស្រុកកណើតគឺវត្តថ្មីហ្នឹងអញ្ចឹងលោកមានតណាញោមលោកតណោឯនេះមកភាសាពីភាសាវិលមកវិញដឹកនាំវត្តខ្លួនឯងឲ្យរីកចម្រើនតទៅទៀតអញ្ចឹងលោកតណាអត់រួចទេ ចឹងយើងមានគំរូស្រេចដូចព្រះអង្គគ្រូអនុគុណជាដើមខ្ញុំស្គាល់ណាដោយសារស្រុកលោកនៅនឹងចឹងលោកប្រឹងជួយស្រុកលោកខ្លាំងណាស់នេះជាគំរូចឹងលោកអាចទៅនៅស្រុកគេបានទៅនៅឯណាបានទេដាច់ខាតត្រូវតែប្រឹងជួយស្រុកលោកឲ្យបានរីកចម្រើនឲ្យបានល្អនឹងចឹងយ៉ាងណាមិញយើង ដូចគ្នាណាញោមញោមកុំសម័យថាអីអត់អត់ទៅលោកមកសេរីនឹងគ្មានអ្នកបុះឲ្យចោះ ចាំខ្ញុំនឹងទៅយកពីភ្នំពេញមកចាំខ្ញុំនឹងយកលោកពីបាត់ដំបងមកពីកំពង់ធំស៊ីមរៀបមកខ្ញុំគិតដូច្នោះគឺវិន័យលឿនណាស់ញោមមកព្រិចភ្នែកគឺអស់លលីងចឹងមានតែវិធីសាស្ត្រយើងរៀនបណ្ដោះនៅត្រង់កន្លែងនោះឯងទូយ៉ាងដែលព្រះសម្មាសម្ពុទ្ធបានចាត់ចែងភិក្ខុដើរផ្លូវមួយអង្គ ហើយព្រះអង្គគ្រូបានលើកឡើង អំពីរឿងព្រះបាទធម្មសោកដែលជាអ្នកពូកែធ្វើទៀនញាតិញោមហ៊ានបូជាទ្រព្យសម្បត្តិធ្វើចេតដីរហូតដល់84000ចេតដីណាតែសួរថាឲ្យជាប់ខ្សែជាប់ជាពូជពងរបស់ព្រះពុទ្ធហើយឬនៅ ប្រពតក៏ឆ្លើយថាមិនតន់ជាប់ទេតន់តែមានកូនបួសដល់ទៅពេលព្រះបាទធម្មសោកឲ្យកូនក្រមុំប៊ូសមួយកូនកលោះប៊ូសមួយឈ្មោះមហិន្ទថេនិងសង្កមេតាថេរីពេលប៊ូសរួចក៏បាននាំយកសាសនាទៅផ្សព្វផ្សាយក្នុងប្រទេសស្រីលង្កា ពេលនោះស្ដេចប្រទេសស្រីលង្កាបានមកអនុមោទនាជ្រះថ្លានំបរិស័ទទូទាំងប្រទេសមកគោរពបូជាមកធ្វើបុណ្យអស់7យប់7ថ្ងៃដើម្បីឲ្យខ្លួនឯងនឹងឯងជាប់អបនិស័យជាមួយពុទ្ធសាសនា ហើយដើម្បីយកចិត្តព្រះថេរៈនឹងដើម្បីឲ្យគង់នៅ ក្នុងប្រទេសអញ្ចឹងក៏បានទៅស៊ូនៅ ព្រះថេរៈមានព្រះបាទសរិបុត្រជាមួយអឺមហិន្ទថេតស៊ូទៅថាមិនអាចទេមហារាជបើចង់ឲ្យសាសនាគង់នៅលើកោះសរីលង្កានឹងបានប្រទេសសរីលង្កានឹងបានតនមហារាជនឹងឲ្យប្រជាពលរដ្ឋនឹងប៊ូហើយបង្កើតវត្តឲ្យច្រើន ព្រះស្រីបុតមានសង្ឃដីកាអញ្ចឹងនេះខ្ញុំមហិន្ទទេមានសង្ឃការបែបហ្នឹងខ្ញុំខ្ញុំពេលនោះហើយប្រទេសស្រីលង្កាចាប់ផ្ដើមនឹកឃើញតែមានគ្រូអវិជ្ជាមកដល់ប្រទេសរបស់ខ្លួនហើយក៏បានកើនកូនចៅទាំងកូនចៅស្ដេចទាំងនិមឺនមន្ត្រីឲ្យបួសទាំងអស់ញាតិញោមហើយក៏បានតាំងនៅលោកទៅដល់ប្រពុតបាន ព្យាករនៅថាក្នុងថ្ងៃអនាគត សាសនាគង់នៅរីកចម្រើនទៅបាន នៅលើកោះស្រីលង្កាពេលនោះអាត្មាភាពក៏បានទៅដល់រហូតដល់សពថ្ងៃនេះអាត្មាថាម៉េចបានគង់នៅ ស្មន្តគេនឹងដូចយើងញាតញោមខុសគ្នាឆ្ងាយណាស់ញាតញោមនិយាយពីកូនគេញោមអាគេនាំកូនគេទៅលេងវត្តតាំងពីមិនទាន់ចេញមកស្មាទោសនិយាយអក្រក់ស្ដាប់តាំងពីមិនទាន់កើត គេមានកូន គេពោផ្ទៃពោះគេនាំកូន គេទៅថ្វាយបង្គំចែកដី គេតអង្គុយមាសការជុំវិញចែកដីពេលឯកូនគេកើតមកហើយល្ងាចឡើងគេនាំកូន គេដឹកដៃកូនគេតូចតូចហ្នឹងអ្នកខ្លះ3កូនងាហ្នឹងយកលើកទៅប៉ះនៅចែកដីប៉ះនៅដើមពោស្លឹកពោធ្វើយ៉ាងម៉េចឲ្យតកូន គេហ្នឹងបានប៉ះនៅវត្ថុស័ក្តិសិទ្ធិទាំងឡាយនោះ ហើយទៅមកវត្តមកវត្តឃើញតែកូនក្មេងទាំងមនុស្សចាស់នៅក្នុងវត្តអ៊ូអរមិនថាថ្ងៃ ណាទេញាតិញោមគេយកវត្តអារាមជាទីកន្លែងសប្បាយហើយសប្បាយនៅទីនោះមិនសប្បាយរំបាស់ទេណាញាតិញោមសប្បាយក្នុងទីនោះគឺសប្បាយការបរិបត្តិប្រព្រឹត្តនៅអំពើល្អអញ្ចឹងដល់ទៅពេលធ្វើអំពើល្អដូចដូចគ្នាអញ្ចឹងញាតិញោមមើលទៅសប្បាយណាញាតិញោមឮតែសំឡេងធម៌ក្នុងវត្តមួយមួយ ចឹងបានអាត្មាទៅជាមួយព្រះអង្គគ្រូគ្រប់ព្រះអង្គដែលបានមាន63អង្គអ្នកជាមួយព្រះអង្គគ្រូយ៉ាណោមញានេះក៏និមន្តទៅជាមួយ គ្នាម្សាហ្នឹងក៏បានទៅហ្នឹងក៏បានថាអូហេតុអីបានគេគង់វងនៅជាងខ្មែរយើងដោយគេបណ្ដោះកូនគេតាំងពីតូចមករហូតដល់ធំវាខុសប្លែកពីយើងយើងតន់តែចាស់បានចូលវត្តមែនមែនញោមញោម កូនកំមចូលវត្តពីក្មេងបន្ទោសគ្នាថាមកញ៉ែលោកធ្វើដូចលោកចិត្តងាយប៉ះលោកគ្រូអីងាយទេកុំមកយកកូនកំមទៅប្រអ៊ូតអីណោះដូចលោកគ្រូនាំយ៉ាលោកគ្រូរ៉ាន់អីងាយទេញោមឃើញប៉ុណ្ណឹងហើយងាយទេសិតតែបេះដូងដែរយើងញោមណាតែបើអាត្មាមិនហ៊ានទេណាញោមកុំយកប្អូនអាត្មាណានិយាយឲ្យហើយហ្នឹងហើយអញ្ចឹង វាមិនសំខាន់កូនយើងក្មេងចូលវត្តមិនមិនសំខាន់ត្រង់កន្លែងហ្នឹងឯងញោមវាសំខាន់តើយើងបាននាំគ្នាធ្វើហើយនៅ តែបើគាត់ទៅគាត់ស្រឡាញ់គ្នាមែនអីមែនជាមួយព្រះសង្ឃអញ្ចឹងគាត់សឹកទៅការខ្លាយជាមនុស្សធម្មតាដូចតែគេឯងដែរហ្នឹងមែនទេហ្នឹងបើឧទាហរណ៍បើគាត់ទៅមានការស្នេហានឹងគ្នាអីហ្នឹងហាមតថាគុំទាំងសង្ឃ តែបើគាត់ស្ទឹកមកគាត់តដឹងការធម្មតាដូចជាគេអត់ខុសទេញាតិញោមសម័យប្រពុតក៏មានដែរប៉ុន្តែយើងមិនអញ្ចឹងភ័យខ្លាចតែកូនមកក្នុងវត្តខូចញោមអាបើគេរងខូចណាម៉ាក់មកក្នុងវត្តទេ នៅលើផ្ទះខ្លួនឯងម៉ែដេកមុខក៏គេខូចកើតដែរមានទេញោមបើកូនយើងរងខូចញាតញោមម៉ាក់មកក្នុងវត្តទេ នៅទៅលើផ្ទះក្នុងបន្ទប់ខ្លួនឯងក៏ខូចកើតដែរអញ្ចឹងយើងមិនបាច់ចាំហួងហែងពេលក្មេងចូលរៀនក្នុងវត្តយើងភ័យខ្លាចអូចេញចុះចេញចុះដល់តែពេលយើង ជាមនុស្សចាស់និយាយបែបនោះក្មេងទាំងអស់នោះអត់អាចហ៊ានចូលមករៀនក្នុងវត្ត ដល់តែពេលចាំចាស់ដូចញោមម៉េចញោមម៉េច ចូលមកហើយមិនហ៊ានមកមុខលោកទេក្រែងលោកថាឲ្យចុំចេះហ៎លោកកស៊ូយេមើលដឹកនាំមាសកាបន្តិចមើលវេនេះមើលចេះទេណូក្រោយប៉ុន្តែយាយនេះមានអង្គុយក្រោយឯងមានខាងអាត្មាមែនទេអញ្ចឹងដោយសារអីដោយសារតែយើងមកចាស់បានន័យថាអង្គការចងចាំរបស់យើងនឹងវាខ្សោយមែនអត់ម៉ែម៉ែយាយយាយ នឹងញោមដឹងហើយរីអត់សូវចាំទេអញ្ចឹងសំបីតែព្រះអង្គគ្រូសំដែងមិញចប់ភ្លាមថាអស់បាត់អានេះជាបញ្ហាអញ្ចឹងបើយើងចង់ឲ្យសាសនាយើងរីកចម្រើនបានទើបយើងបញ្ជូនកូនយើងពីក្មេងនឹងឯងមករៀនពីក្មេងនឹងឯងញោមបានចាំបានបានយល់បានបានដឹងថាអ្វីទៅរសជាតិព្រះធម៌យល់ទេញោម ចឹងត្រង់កន្លែងហ្នឹងអាត្មាកាន់តែចូលរួមថាបើញាតិញោមចង់ឲ្យលោកមានច្រើនតនតែយើងឲ្យកូនចៅបួសបួសហើយរៀនដោយព្រះអង្គគ្រូលើកលើកឡើងចឹងចូលរួមក្នុងទី6បន្តិចដែលព្រះអង្គលើកបងគ្រូលើកឡើងហ្នឹងបានបកស្រាយមកច្រើនតែអាត្មាក៏នៅបន្ថែមបន្តិចដែលអាត្មាបានជួបផ្ទាល់ត្រង់កន្លែងហ្នឹងជារឿងផ្ទាល់តែម្ដងញាតិញោមលោកកូនលោកកូនតូចតូច ថ្មីថ្មីហ្នឹងហើយរួមទាំងម៉ែឪទៀតគិតថាពេលលោកកូនប៊ូហើយច្បាស់ជាលោកកូនអញនឹងលេងខូចហើយកាលពីមិនតន់ប៊ូកូនខូចញាតិញោមកូនមិនហ៊ានអកូនដើរលេង មិនចូលសាលាកិច្ចសាលាចឹងទៅកូនខ្លះនឹងរហូតដល់សេពនៅគ្រឿងញៀនកញ្ឆាទៅហាមិនបានបញ្ជ្រុញចូលវត្តចឹងគាត់គិតថា កូនរបស់អាត្មាអញពេលមកបួសក្នុងវត្តពាក្យស្បងคล้ายជាមនុស្សល្អលែងចេះជក់លែងចេះខូចញាតិញោមនឹងគាត់គិតអញ្ចឹងមួយមួយទៀតគាត់គិតថាជាពិសេសអង្គនេះគាត់គិតថាពេលមកបួសប្រហែលហូបស្រួលដេកស្រួលហើយមកទៅមិនពិបាកអីទេប្រហែលសបោសបាយហើយពេលថ្ងៃសិលថ្ងៃអីគាត់មកលេងម្ដងម្ដងឃើញលោកឆាន់ទាំងថាសទាំងថាសហើយញោម ថ្ងៃកម្មវិធីបនអីពេលមកលេងទាំងថាទាំងថាឃើញលោកឆាន់ដែរអស់ផងមែនទេញោមញោមណាធ្លាប់មកថ្ងៃបនឃើញហើយតែបើញោមមិនធ្លាប់មកថ្ងៃ បនប្រហែលជាមិនដឹងទេដល់អញ្ចឹងគិតមកបួសគិតមករស់នៅ ចំដោយវត្តអាត្មាវត្តព្រះអង្គគ្រូលោកច្រើនអញ្ចឹងសពោថ្ងៃសិលឯងញាតិញោមថ្ងៃបុណ្យទានធំធំឯង អត់ពីថ្ងៃបនទៀនទៅប៉ះព្រឹកណាបបរជាមួយសៀងមានបាយជាមួយប្រហុក វត្តអាត្មាផ្ទាល់គឺអញ្ចឹងប៉ុន្តែសំខាន់គឺត្រូវតែរៀនហូបមិនឆ្ងាញ់តែឲ្យតែបានរៀនអញ្ចឹងណាដល់ទៅពេលគាត់មកស៊ូនៅអាការទ្រាំលំបាកការហូបចុកការឆាន់នឹងមិនបានគាត់ទៅវិញគាត់និយាយ គិតថាវត្តអីក៏ក្រលហេមលហាមម៉ែមិននៅទេទៅវិញហើយរੂតអីឆាន់បានរੂតអីហូបបាន អញ្ចឹងកូនគិតបែបហ្នឹងទៅប្រាប់ម៉ែម៉ែយល់បែបហ្នឹងដែរចុះកាលនៅជាមួយម៉ែសបោដល់មកនៅជាមួយអាត្មាទឹងលោមានអីសបោញោមញោម50អង្គញោម មួយខែបានអស់មួយក្រុង50គីឡូបានតែ3ពេលទេញោមអង្គញោមច្រើនទេដូចព្រះអង្គគ្រូអីបានតែ2ពេល3ពេលទេដឹងអស់ហើយអង្គហ្នឹងស្រាប់តែពេលគាត់ជួបបែបហ្នឹងគាត់ទៅប្រាប់ម៉ែគាត់ថាវត្តមានអីឆាន់មានអីស៊ីទេញោមនៅមិនកើតទេចង់ទៅនៅវត្តណាដែលមានអាហារគ្រប់គ្រាន់ ដល់តែពេលទៅនៅវត្តដែលគេមានអាហារគ្រប់គ្រាន់មានបច្ច័យ4ចាយគ្រប់គ្រាន់តែអត់រៀនអត់រៀនទេដូចមួយវត្តមួយជូដងស្ទឹងមានវត្តសឺជាដើមវត្តអីហ្នឹងគឺអត់បានរៀនសូត្រប៉ុន្តែខាងនោះបរិស័ទច្រើនក្នុងមួយថ្ងៃអត់ណាក៏លោក មានបច្ច័យ4នឹងចូលរហូតដល់20000រៀលទៅ50000រៀលដែរបើខែនេះផងញាតិញោមគាត់សបាយគាត់ ប៉ុន្តែសុថាបុស5ឆ្នាំចប់ទៅសឹកទៅវិញបានអីទៅបានអីទៅ គឺអត់មាន បានអីទេក្រៅទៅទៅវិញរោរឿងម៉ែបានទៅវិញបំផ្លាញម៉ែ5ឆ្នាំញោមអត់បានរៀនអត់មានបានអីទេមកពីផ្ទះយ៉ាងម៉េចបើមិនបានរៀនមានទៅវិញលើសដើម ចង់លើសដើម ជាងមកញញោម មានទេនៅភូមិយើងមានណាមានទៀតអញ្ចឹងរឿងហ្នឹងអាត្មានិយាយទៅដូចជាមិនមែនខ្លាញ់ខ្លាយទេញោមណារឿងពិតទេអញ្ចឹងនោះហ្នឹងអញ្ចឹងត្រង់កន្លែងនេះលោកគ្រូសុំផ្ដាំកូនកូនទាំងអស់គ្នាណាកូនចាំម៉ាបុះនេះ គឺពាក្យថាទៅបុះរលាស់ខ្លួនចេញអំពីសេចក្តីទុកបានន័យថាទលុតដំដូចពីមុនលោកកូនធ្លាប់បានមួយថ្ងៃ3ពេលឬ4ពេលអញ្ចឹងលោកឆាន់តែ2ពេលទេទៅកូនដាច់ខាតកូនឯងត្រូវតែ2ពេលនឹងឯងអត់បានឡើង3ពេលបានទេ ថាល្មិចអញ្ចឹងថាបុះវាអញ្ចឹងឯងថាម៉េចទីកន្លែងលុតដំ យល់ទេកូនទី2កូននៅផ្ទះក្លឹបព្រឹកឡើងសុំម៉ែ5000 10000សុំប្រមាណបានប៉ុណ្ណឹងប៉ុន្តែពេលកូនទៅបួសថាល្មិច បានសុំមិនបានល្មិចបានគ្រូមិនអោយចាយថាកន្លែងលុតដំគេមិនអោយកាន់លុយគេមិនអោយចាយទេថាម៉េចអញ្ចឹងថាល្មិចកន្លែងលុតដំទៅបួសនេះទៅទៅកន្លែងលុតដំញាតិញោមមិនទៅកន្លែងសបាយបរិបោហោហីទេ ចឹងម៉ែឪនាគហ្នឹងក៏គូយល់ដែរមិនមែនកូនទៅស្រួលទេណាកូនទៅយើងយកកូនទៅឲ្យរៀនលុតដំឲ្យអត់ធន់រៀនអត់រៀនលំបាកថាល្មិចបានត្រូវរៀនអត់រៀនលំបាកព្រោះពេលដែលលោករៀនអត់រៀនលំបាករួចហើយវឹកហាត់ចេញមកវិញហើយអញ្ចឹងពេលទៅលោកបានគ្រូសាអញ្ចឹងលោកស្រួលក្នុងការលំបាកថ្ងៃណារួលលុយមិនបានក៏បាយមកពេលក៏មិនជេរម៉ែដែរ មែនទេញោមមានគ្រូសាខ្លះបានមួយថ្ងៃក៏ពេលមកពេលក៏មានដែរអញ្ចឹងជីវិតប៉ុនយើងមើលវាមិនឃើញ នៅជាមួយម្ដាយសបាយចុះបើម្ដាយស្លាប់ទៅ បានគ្រូសាទៅគ្រូសាមិនចេះទុកដាក់ហើយយើងអត់ចេះការងាររកការងារធ្វើមិនបានតើយើងបានលុយឯណា បរិភោគគ្រប់គ្រាន់ដូចគេគេអ្នកមាន បានទេ ចឹងយើងកុំអាងតម៉ែខ្ញុំមានយាយខ្ញុំមានតាខ្ញុំមានចាយមកសេរីដល់ទៅពេលយើងអាងដូច្នោះថ្ងៃ ណាមួយ វាមិនបាន មាន ដូចអ្វីដែលយើងអាងជីវិតជួបលំបាកតាំងតែពេលយើងជួបលំបាកតែម្ដងពីរដងជេរម៉ែជេរឪអត់បាយមកពេលហ្នឹងឆ្លោះគ្នាមួយប្រពន្ធបាត់មែនទេចឹងឯងបានគេឲ្យមកពុះហ្នឹងឲ្យយើងរៀនលុតដំពីក្មេងនឹងទៅយល់ទេញោម មិនមែនមកប៊ូហើយនឹងបាន ឆ្ងាញ់ដូចនៅផ្ទះទៀតទេណាអត់បានទេអញ្ចឹងកូនកូនត្រៀមអញ្ចឹងរឿងនឹងជារឿងពិតដែលអាត្មាជួបផ្ទាល់តែម្ដងអាត្មាអស់ពីព្រះអង្គអត់មានរឿងអីទេថាព្រះអង្គគ្រូ